ក្នុងថ្ងៃនេះខ្ញុំបច្ចនាប្រធានជំយល់អំពីមន្តហនុមានដើម្បីឲ្យបានស្គាល់ពាក្យថាបុណ្យបាបនេះប្រកបហើយយើងយកភាពជាក់ស្ដែងតើបុណ្យហើយនឹងបាបនឹងយ៉ាងម៉េចចាំណាបើសិនជាយើងមិនបានស្គាល់ពីរឿងបុណ្យហើយនឹងបាបនេះច្បាស់លាស់ទេនាំឲ្យចិត្តយើងយល់ខុស តែយល់ខុសទៅគេហៅថាមិខាតថេចាបើមិខាតថេហ្នឹងបើយើងនិយាយភាសាហ្នឹងខ្លះក៏ថាធ្ងន់ណាបើយើងប្រែថាបើខ្មែរយើងគេថាយល់ខុសទំលាប់ចិត្តថាទៅជាស្រាលទៅវិញបើយល់ខុសនេះសាធុជនមិនធម្មតាទេអ្នកដែលមានចិត្តប្រកបដោយមិឆារថេនឹងអត់ជឿបន់ជឿបាបទេហើយតែអត់ជឿបន់ជឿបាបហើយបាត់ ឋានមនុស្សឋានទេវតាឋានសួគ៌ទាំងអស់បិទព្រះនិព្វានទៀតហើយបើកតែអបាយភូមិនរកកើតអសូរកាយដេរឆានបើកជាចាំនឹងរឿងបន់ហើយនឹងបាបនឹងបើមិនជាយើងមិនបានយល់នោះហើយបន់នឹងបាបនឹងជាធម៌មួយដែលជ្រៅហើយកំបាំងមនុស្សវត្ថុជនយើងមិនអាចយល់បានទេគឺជាវិស័យរបស់ប្រារហន្ត គឺព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹងឡើងគឺសម្ដែងបានហើយសម្ដែងទុកមកគឺឯងយើងទាំងអស់គ្នាក៏នាំគ្នាសិក្សាតាមកពីមកក៏យល់ចូលចិត្តហើយប្រៀបធៀបទៅទៅនឹងជាតិជាក់ស្ដែងទៅនឹងសកម្មភាពទៅឃើញថាធម៌នឹងប្រកបទៅជាចំណែនណាអញ្ចឹងដើម្បីឲ្យសាធុជនដែលនៅកត្របមិនបានយល់ដឹងអំពី មិនឲ្យលំបាកណាស់មិនសម្បូរទៅដោយអត្តចេញៈនិងភាសាបាលីអីទេចឹងយកវាហៅពាក្យសម្រាយយកមកនិយាយជាធម្មតាដើម្បីយកព្រោះពាក្យបន់ជាពាក្យបាបវាទៅជាពាក្យសាមញ្ញរបស់ខ្មែរយើងទាំងអស់គ្នាតែនិយាយជាធម្មតាអញ្ចឹងពាក្យថាបាបនេះបើយើងយកនៃសេចក្តីស្រួលស្ដាប់មកថាវាអាក្រក់ ចឹងមកអាក្រក់បើសេចក្តីសេចក្តីអាក្រក់បើអំពើអំពើអាក្រក់វាថាអាក្រក់ហ្នឹងមិនល្អថាអាក្រក់មិនល្អទេហើយទៀតថាបុណ្យយកសេចក្តីមកថាសេចក្តីល្អឬក៏អំពើល្អដូច្នេះបុណ្យទុកសិនសូមពន្យល់អំពីបាបមុនដើម្បីឲ្យស្គាល់ពីបាបហ្នឹង ទៀតហាក់បាបបានន័យថាអាក្រក់តើវាអាក្រក់យ៉ាងម៉េចគេថាអាក្រក់ក្នុងទីនេះគឺមិនសំដៅយកការប្រឡាក់ដោយខួកដោយលមួកដោយម៉ូតតាមទៅកាយទេអាក្រក់ក្នុងទីនោះគឺសំដៅយកការអនុវត្តការប្រព្រឹត្តឬក៏ធ្វើនៅអំពើណាមួយ ដែលខុសឆ្គងនឹងសេចក្តីល្អនឹងគេហៅអាក្រក់មិនសំដៅយកមុខបលៈពូកគេហៅមុខញឹមនឹងអាក្រក់ណាស់មុខអូននឹងអាក្រក់ណាស់មុខបងនឹងអាក្រក់ណាស់អត់សំដៅយកទាំងទេកាយបលៈពូកដៃបលៈខ្លាញ់មាត់បលៈសឡភ្នែកអាចភ្នែកជាហូមបើបែកចំោះជាកបោអីអត់ទេអញ្ចឹងមិនហៅបាបទេមិនអាក្រក់អញ្ចឹងទេ ការស្លៀកពាក់មិនស្អាតការហូបមិនឆ្ងាញ់នៅក្នុងទីកខ្វក់នឹងលោកមិនហៅអាក្រក់ទេលោកមិនហៅបាបទេនឹងបាបមិនចឹងទេបាបនោះគឺសំដៅយកការលើកដៃលើកជើងធ្វើការងារឬក៏មាត់តម្រើកគោលសម្ដីលន់ឮឡើង ឬក៏ចិត្តកំណត់ដែលចិត្តទៅលើខុសនេះបាបលោកចង់និយាយចឹងហើយចុះទៀតថាដែលយើងធ្វើខុសនឹងយ៉ាងម៉េចនេះដៃនេះដៃនឹងដើរទៅខោកគេទៅសម្លាប់គេអាកកគេចាប់យកទ្រព្យសម្បត្តិគេនឹងនឹងហៅបាបព្រោះម៉េចថាថាវាអក្រក់ របស់គេខំប្រឹងរកខំប្រឹងធ្វើហូរញើសតាមកម្លាំងប្រាជ្ញាកម្លាំងស្មារតីមួយថ្ងៃមួយថ្ងៃសម្រាប់នឹងបានហើយយើងទៅអូសយកមកយកមកធ្វើជារបស់ខ្លួនហ្នឹងដែលគេហៅអាក្រក់ជីវិតគេកំពុងទៅរស់ជាចង់សក់ទៅគោះទៅខោកទៅអាកកតទៅបាញ់ទៅសម្លាប់គេនេះហ្នឹងគេហៅអាក្រក់អញ្ចឹង អំពើនឹងហៅអំពើអាក្រក់សូម្បីតែនោះសម្មោចឬក៏សមើលសត្វល្អិតទាំងអស់កំថាដល់សត្វធំធំមកគោក្របីមនុស្សសត្វអីសូម្បីតែសម្មោចសមើលក៏វាចង់រស់ដែរចង់មានជីវិតរស់នៅដែរយើងមើលដូចជាសម្មោច នៅពេលណាក៏ឃើញយើងយើងបានវារត់វាសំដែងនៅអក្សរចង់រស់ភ័យខ្លាចកិច្ចចេញពីមរៀនដៃខ្លាចស្លាប់ហើយវាវាទៅវាជួបនៅកវាពំវាពំមកអមេមកវាពំណាវាយកទុកទីអញ្ចឹងបើចេះថាវាចង់រស់វាជួបអាហារវាពំយកទៅទីហើយបើសិនជាជួប នៅមនុស្សឬក៏ជួបនៅអ្វីដែលខ្វះខំសន្តិចនេះអញ្ចឹងបានន័យថាសត្វទាំងអស់គឺចង់រស់អញ្ចឹងហើយដល់យើងទៅក្តិចទៅសំណប់ត្រង់ហ្នឹងហើយគេហៅថាមិនល្អនេះមិនល្អគេថាមិនល្អនឹងគេហៅបាបប៉ុន្តែមនុស្សក្នុងសង្គម ច្រើនមានចំណូលចូលចិត្តថាបើសិនជាយើងមិនសម្លាប់សត្វនឹងតើបានអីហូបនេះច្រើនមានចំណូលចូលចិត្តអញ្ចឹងព្រោះដូចជាត្រីកើតឡើងសម្រាប់មនុស្សដូចជាគោដូចជាក្របីកើតឡើងសម្រាប់មនុស្សទីស៊ីមនុស្សត្រូវការស៊ីអញ្ចឹងបើមិនសម្លាប់បានអីស៊ីនឹងមានចំណោទកោតច្រើនអញ្ចឹងបើស៊ីអសំខាន់ដល់ផ្ទះសំបីតែ លោកយាយលោកតាកាន់សិល10ឲ្យក៏ប្រសងបិណ្ឌបាតក៏ឆាន់ដែរអញ្ចឹងក្នុងសម្លទាំងឡាយឃើញតែត្រីឃើញតែបកងឃើញតែសាច់ជ្រូកសាច់មាន់សាច់ទាអីចឹងទៅអញ្ចឹងបានពីណាមកចុះมันបានពីការសម្លាប់មកអញ្ចឹងចិននិងខ្មែរគេច្រើនចែកហ៊ុនគ្នាគេចែកថ្មីគេថា បើកុំតែមានឯងទិញមកខ្ញុំមិនសម្លាប់ណាកុំតែមានឯងនៅទីក្នុងខ្ញុំខ្ញុំស្ដាប់លក់ដែរនឹងយុគសម័យនេះគេហៅយុគសម័យស៊ីសាច់គ្នាទើបមានជីវិតបានប៉ុន្តែនៅក្នុងពធលោកថាបាបណាមិនមែនត្រីកើតឡើងសម្រាប់មនុស្សទីទេទៅសួរត្រីមើលវាឆ្លើយថាម៉េចវាថាខ្ញុំកើតមកសម្រាប់មនុស្សទីចឹងអី មកស្ទឹងជាត្រីនឹងវាកើតឡើងសម្រាប់មនុស្សស៊ីនៅពេលដែលតែរោត្រីត្រីមិនសម្រាប់ទេវាខ្លាចមនុស្សចាប់វាស៊ីខ្ញុំវាបកែកចាវាបកែកវាមិនហ៊ានអ្នករត់ត្រីក្តីអ្នកអីក្តីជាមួយត្រីហ៎ហើយគឺណាត់ឆក់ខ្សែភ្លើងក្តីនៅពេលណាទៅផ្សោតវាស្ទុះវារត់ហើយអ្នកប្រើវិធីហុំពាត់ត្រីវិញណា សម្រាំចាប់បានបានន័យថាម៉េចហ្នឹងបានបានបានបានខុសចាប់បានហ្នឹងបើវាស្ម័គ្រចិត្តដើម្បីឲ្យមនុស្សស៊ីវាមិនមែនរត់ទេវាមិនមែនរត់ទេបានន័យថាវាចង់រស់ដែរប៉ុន្តែមកវាខ្លួនវាតូចហើយមនុស្សនឹងវាធំមានកម្លាំងខ្លាំងជាងទឹកមួយរួចគឺទៅចាប់បានទៅស៊ីទៅបើសិនជាទឹកមួយរួចទេក៏ហើយទៅអាបើស្លាប់ទៅបើទីរួចក៏រួចខ្លួនទៅ ហើយក្រោយវាធ្វើទៀតអញ្ចឹងត្រីហ្នឹងវាមិនមែនបញ្ជាក់ថាខ្លួនវានឹងកើតមកសម្រាប់មនុស្សទីណាអត់ផងឥឡូវថាគោក្របីកើតឡើងសម្រាប់អាហារមនុស្សសម្រាប់មនុស្សទីអញ្ចឹងសួរទៅវាព្រមដែរទៅសួរគោមើលមានអាណាម្នាក់ដើរទៅសួរគោមើលទៅខ້ອຍផ្ទះសួរថាមើលឯងកើតឡើងនឹងអញស៊ីអត់ទេគោវាខ្លោចថាម៉េច ចាំខ្ញុំកណាត់ស្មានិយាយពីរឿងឈាមមួយមានអាចារ្យទេសាប្រមោកម្នាក់គាត់ចំឈាមឈាមមួយហ្នឹងវារកពីស្មៅអញ្ចឹងទៅហើយទៅវាដេកក្រុមផ្ទះហ្នឹងទៅហើយក្នុងសម័យនោះមានដូចថាមិត្តភ័ក្តិកល្យាណមិត្តជាច្រើនរយមកជួបជុំគ្នាអាចារ្យនេះគាត់ថាថ្ងៃនេះ ជាផ្នែកដែលខ្លួនត្រូវការជប់លៀបតើត្រូវធ្វើយ៉ាងម៉េចដើម្បីបានមហូបឆ្ងាញ់ឲ្យមិត្តសម្លាញ់ថាអញ្ចឹងតតែសម្រាប់ទៀមព្រោះទៀមខ្លួនចំមកអញ្ចឹងចង់ស៊ីម៉ោងណាក៏បានដែរព្រោះជាសត្វដែលខ្លួនចំត្រូវការហូបដល់ពេលយកកវត្តផងតាអាកកជាមនឹងជាមនឹងក៏សោចផងក៏យំផង ហើយទៀមនឹងវាសោយផងវាយំផងហើយចាមសួរថាម៉េចបានតែឯងសោយម៉េចបានតែឯងយំទៀមថាបានតែខ្ញុំសោយព្រោះខ្ញុំគិតថាខ្ញុំផុតទុក្ខខ្លួនឯងសំឡាប់ខ្ញុំទៅខ្ញុំផុតទុក្ខបើសិនជាឯងមិនសំឡាប់ខ្ញុំក៏ខ្ញុំគង់តែស្លាប់ហើយនឹងដែរហើយដល់ខ្ញុំយំនឹងអាយំអាណិតអ្នកឯងនោះទេមិនយំអាណិតខ្ញុំទេអាយំយំអាណិតអ្នកឯងដែរ បានអាចារ្យសួរតើតើឯងនិយាយចង់និយាយថាម៉េចចង់និយាយថាដែលខ្ញុំយំខ្ញុំរត់ណែឯងព្រោះខ្ញុំចាំជាតិតែជាមិនចាំជាតិការពីដើមក៏ខ្ញុំជាអាចារ្យដែរខ្ញុំជាសត្វមួយកើតឡើងមានជីវិតរស់នៅចង់រស់ដូចមិនមែនកើតឡើងដើម្បីបំពេញបំណងជនណាម្នាក់ឲ្យសម្លាប់ទេ ប៉ុន្តែធ្វើម៉េចកម្មផលរបស់ខ្ញុំត្រូវកើតជានៅក្នុងផ្ទះរបស់អ្នកពីដើមខ្ញុំជាអាចារ្យដោយណែឯងអញ្ចឹងមាននិតមានសម្លាញ់មកដើម្បីជប់លៀងក៏សម្លាប់ជាមួយគេស៊ីឆ្អែតតាំងពោះទៅគេទៅផ្ទះទៅនេះកម្មពីវរិយទឹកទុះគឺការកាប់សម្លាប់នេះឯងត្រូវផ្ដល់នៅផលអាក្រក់ដល់ខ្ញុំ ខ្ញុំស្លាប់ទៅទៅកើតក្នុងនរកអ្នកកើតជាសត្វនេះគ្រាន់តែដាច់ក្បាលអស់តែអស់នៃ499ជាតិហើយអញ្ចឹងជាតិនេះជាជាតិទី500ដែលត្រូវដាច់ក្បាលឃើញទេឃើញគេសម្លាប់ដូចជារួមឈាមអញ្ចឹងនឹងរឿងបាបហ្នឹងបាបហ្នឹងវាមានអញ្ចឹងអាចារ្យនៅលើសូរអញ្ចឹងកើតពីដីសង្វេគ ដកស្លុតមិនហ៊ានសម្លាប់ជាមនឹងបោះក្បិតចោលទៅនឹកឃើញនៅអោអត់ទេមិនកើតទេដើម្បីសេចក្តីសុខស្រួលដើម្បីកិត្តិយសដើម្បីកេរ្តិ៍ឈ្មោះដើម្បីកណប់ដើម្បីសេចក្តីគប់ចិត្តដល់ជនតីមិនគួរណាបំផ្លាញខ្លួនរំទុកទុកក្នុង សង្សារវត្តសោះបើចឹងឈប់បានអីហូបនឹងទៅនេះនឹងបញ្ជាក់លើករឿងណាដើម្បីបញ្ជាក់ថ្មី ដឹងចិត្តថាបាបវាមានណាបាបមានបាបមានអញ្ចឹងបានប្រពុតលោកសម្ដែងថាអ្នកសម្លាប់សត្វនឹងច្រើនតែអាយុខ្លីគឺប្រពុតអាយុខ្លីរស់មិនបានវែងណាអាយុខ្លីអញ្ចឹងបញ្ជាក់ផលដើម្បីទាញហេតុបានជាអាយុខ្លីនឹងមកពីបាបវាមានតាមកពីបាបវាមាន ឥឡូវយើងនិយាយអំពីរឿងបច្ចុប្បន្នដែលវាប្រកបប្រកបឃើញក្នុងបច្ចុប្បន្នហ្មងកុំឲ្យវាពិបាកគិតបុគ្គលឃើញមនុស្សម្នាក់ស្អប់គេហើយទាញដៃទៅសម្លាប់គេសួរថាបាបមានដែរឬទេប្រកបជាមាននៅពេលដែលសម្លាប់គេគេស្លាប់ទៅប៉ូលីសនគរបាល គេតាមចាប់ណាគេតាមចាប់ហើយគេយកទៅកាត់ទោសទោសខ្លះក៏ដល់ប្រហារជីវិតនេះអញ្ចឹងបើសិនជាបាបគ្មានទេគ្មានបលិសចាប់ទេមិនបានគេចាប់វាថាមនុស្សនឹងអាក្រក់សាងអំពើអាក្រក់ធ្វើទឹកបុកម្នេញធ្វើកម្មឲ្យគេវិនិច្ឆ័យនឹងបាបអាក្រក់អញ្ចឹងគេថាអញ្ចឹងអាក្រក់អញ្ចឹងការគេចាប់ចងឡាប់ផ្សេង ដាក់គុកកាត់ទោសប្រហារជីវិតឬដាក់ទោសមួយជីវិតឬដាក់ទោស25ឆ្នាំនឹងដោយសារអីហ្នឹងដោយសារបាបនឹងមានមកបាបនឹងវាឲ្យផលអញ្ចឹងនេះបើយើងនិយាយយកភាពជាក់ស្ដែងឲ្យឃើញទាំងអស់គ្នាឬដូចជាបកគលសាងនៃការធ្វើចោរកម្មវាលួចឆក់ណាទៀតថាលួចមួយម៉ាត់នេះវាមាន3រៀង លួចមួយគេហៅលួចដឹងម្នាក់ឯងម្ចាស់គេមិនដឹងអានឹងក៏អាក្រក់ដែរហើយលួចមួយទៀតលួចគេមិនដឹងដែរអាលួចដឹងម្នាក់ឯងម្ចាស់នៅមុខគេមិនដឹងតែចោលទៀតអាមួយលួចម្ចាស់នៅម្ចាស់អត់នៅទេលួចហ្មងអាមួយផ្លត់ ឆ្លងចាប់ចម្រិតចាប់មនុស្សចម្រិតយកលុយជឿថាមានបាបទេបាបអាក្រក់ទេក៏នឹងអាក្រក់ថាម៉េចថាគេតាមចាប់5ឆ្នាំ10ឆ្នាំ20ឆ្នាំគេតាមចាប់រហូតគេរកក្រុមរកពួកសាយគ្រាយ៉ាងទៅគេប្រម៉ែប្រមោយើងដាក់គុកអស់ទៅនឹងអាក្រក់អញ្ចឹងអាក្រក់គឺជា គឺជាអំពើមួយប្រឆាំងនឹងសេចក្តីល្អប្រឆាំងនឹងសេចក្តីសុខរបស់មហាជនរបស់សង្គមសង្គមវាត្រូវការសុខត្រូវការចម្រើនប៉ុន្តែមិនបានសុខមិនបានចម្រើនដោយសារបុគ្គលណាម្នាក់ទៅសាងនៅអំពើបាបម្ល៉េះហើយគេតាមចាប់តាមចងតាមរឹបយកទៅធ្វើទរណកម្មកាត់ទោសហ្នឹងហើយបាបមានចឹងណាមិនមែនបាបអត់មានទេបាបមានចឹង បើមនុស្សល្អល្អអត់មានទៅធ្វើអីចឹងណាគេចាប់អត់តាមមិនបានទៅគេអត់ចាប់ព្រោះគាត់អត់មានកំហុសអញ្ចឹងបាបប្រែថាកំហុសក៏បានដែរនឹងបាបហ្នឹងបាបប្រែថាកំហុសអមួយទៀតម្ចាស់គេដឹងលួចបងលួចគោលួចក្បីលួចទៅលួចស្រែលួចស្រូវលួចលេលួចកាក់លួចចានលួចឆ្នាំងលួចទៀងលួចបោកលួចលេលួចកាក់ ណាម្ចាស់គេអត់ដឹងប៉ុន្តែយើងដឹងថានឹងរបស់នឹងមានម្ចាស់គេតាមវាម្ចាស់គេចឹងហើយក៏ទៅកាន់យកមកក៏ទៅលួចយកមកទៅកាន់យករបស់ណាដែលយើងយករបស់គេហើយគេអត់ដឹងគេមិនបានឲ្យដោយវាចាដោយចិត្តអានឹងគេហៅលួចលួចដែរគេហៅលួចអញ្ចឹងគេលួចបានន័យថាម៉េចបានន័យថាយករបស់គេគេមិនមិនបានឲ្យណាយករបស់គេគេមិនបានឲ្យនឹងគេហៅលួច នេះត្រង់ដែលវាមិនបានឲ្យនឹងយើងទៅបំផ្លាញសុភមង្គលបំផ្លាញសេចក្តីសុខចម្រើនប្រសម្បត្តិរបស់គេត្រង់នឹងលោកហៅបាបតែបាត់ទៅវាតាមខ្សែជ្រឿបាត់គូនឹងទៅណាតាមដានមើលដល់ដានបានចឹងចឹងចូលព្រៃចូលសុខចូលសុខចូលព្រៃតែតែឃើញចោលទៅអ្នកលួយគេហៅចោលទីចាប់យកទៅដាក់ទុកទោសធ្វើទរណកម្ម នេះទុកទាំងអស់ទុកវាធ្វើនៅនឹងភូមិក្តីទុកវាធ្វើនៅនឹងស្រុកក្តីនៅឃុំក្តីទុកវាធ្វើនៅប្រចាំខេត្តក្តីឬក៏គុកនៅចំកណ្ដាលប្រទេសក្តីទុកទាំងអស់ហ្នឹងសម្រាប់ដាក់មណាគេដាក់មនុស្សអាក្រក់តាមនុស្សបាបហ្នឹងណាអាក្រក់ហ្នឹងគេហៅដាក់មនុស្សអាក្រក់មនុស្សហ្នឹងប្រឆាំងនឹងសេចក្តីសុខសង្គមប្រឆាំងនឹងសេចក្តីចម្រើនរបស់សង្គម ប្រឆាំងនឹងសេចក្តីល្អដែលសង្គមមនុស្សត្រូវការចង់បានអញ្ចឹងបកើតគប់ទាំងអស់នោះសម្រាប់ដាក់ដាក់អញ្ចឹងដែរមិនបញ្ជាក់ឲ្យឃើញថាបាបមានបាបមានមិនមែនអត់មានទេមានដែរមាននៅមុខនេះអញ្ចឹងយើងត្រូវយល់នឹងផលផលវាហុចឲ្យឲ្យឃើញនឹងបាបមួយទៀតរស់ទីគេហៅលួចក្នុងភាពស្របច្បាប់លួចម្ចាស់នៅមុខនឹងលួចផង លេងអីលេងលេងជីងគីឡូ9ខាំធ្វើ10ខាំហើយអ្នកទិញវិញដឹងណាអើយើងឯងថ្លឹងមានឲ្យ1គីឡូមកថ្លឹងមកខុតឲ្យ1គីឡូមកថ្លឹងសាវម៉ាល់ឲ្យ1គីឡូមកថ្លឹងត្រីឲ្យ1គីឡូមកប៉ិនជីងនឹងត្រឹម9 9ខាំធ្វើ1គីឡូអញ្ចឹងចំណេញគេ1ខាំ បើមកខំ5រៀលនឹងមកខំ500នឹងលួចទី500លួចនឹងលួចមិនទៅលួចដែរនឹងគេហៅលួចផ្នែកគីឡូលួចគុណភាពនេះរបស់នឹងរបស់អន់ធ្វើដូចជារបស់ល្អដោយប្រើពាក្យសម្ដីខ្លែងបន្លំដោយម្ចាស់មិនស្គាល់អានឹងទៅលួចដែរលួចមួយលួចតៅធ្វើតៅតូចអាលួចមួយទៀតគេហៅលួចលេបធ្វើកំប៉ុង តូចលួចទាំងអស់រហូតដល់លួចដោយអក្សរច្រើនយ៉ាងមានសញ្ញេមាននេះមាននោះចឹងទៅដើម្បីបានសម្រេចអានឹងយើងដឹងប៉ុន្តែម្ចាស់នៅមុខមិនដឹងណាមិនដឹងមិនក៏បាបដែរឈ្មោះថាបំផ្លាញនៅសេចក្តីចប់ចម្រើនរបស់ខ្លួននិងបំផ្លាញនៅពុទ្ធសម្បត្តិរបស់ជនដទៃដូចនេះ នឹងនិយាយពីបច្ចុប្បន្នដល់ពេលម្ចាស់ទិញហ្នឹងយកទៅផ្ទះទៅយកទៅយកទៅថ្លឹងទៅឃើញបានមកខំតាមឡប់វិញឯងនោះអត់ធំទៅហ៎ថ្ងៃក្រោយទៅមួយមកគេថាលេងធំទៅពីរមកលេងធំទៅលក់លេងបាច់គេលេងចូលទិញអាហ្នឹងបាបឯហ្នឹងបាបផងដាច់ម៉ួយអស់គេលេងទិញអង្គគេថាគាត់ហ្នឹងអាក្រក់ណាស់រត់ទីបោកប្រះ ហើយបើសិនជាសុខចិត្តថែមនោះគេក៏ខូចទេពយុះដែរគេថាគាត់នឹងចិត្តមិនត្រង់ខូចទេពយុះគាត់នឹងចិត្តមិនត្រង់ទេឲ្យគឺអត់ត្រង់ផងញ៉ាអញ្ចឹងបានន័យថាខូចទេពយុះការរកស៊ីលក់ដូរមិនចម្រើនទៅមុខអស់ភៀវអស់ពលឺអស់អ្នកចេញទៅហាងរបស់ខ្លួនមកអំពីខ្លួនហ្នឹងមិនល្អណាជាថាមិនល្អហ្នឹងហើយបាបណា ជឿថាมันល្អនឹងហៅបាបអត់ទីมันចំណេញច្រើនអត់ទីបានយូរទេអ្នកធ្វើធ្វើបាបអញ្ចឹងយើងត្រូវឲ្យស្គាល់អញ្ចឹងបាបចឹងថាបាបអញ្ចឹងបាបនឹងគឺមានន័យថាខកអត់ពេញកណាត់យើងថានឹងកណាត់លេខ1តើអត់ពេញកណាត់លេខ1ថ្លៃប្រមាណ1ម៉ឺន5000ហើយចឹងយកអាកណាត់លេខ2ថ្លៃ3000 1ម៉ឺន ហើយដល់ពេលទៅទិញអ្នកអ្នកទិញនឹងវាអត់ស្គាល់មកអត់ស្គាល់យកអា3000មកធ្វើអា5000អានឹងលួចគេ2000អានឹងគេហៅលួចស្រោច្បាប់នៅមុខប៉ុណ្ណាអានឹងគេហៅលួចដែរហើយគាត់ក៏ទិញមកដល់ទិញមកទៅគេប្រាប់តែឯងទិញកណាត់ហ្នឹងចិនវាកោតអានេះពួកអាថោកហ្នឹង អ៊ីគឺថានឹងលេខ1ហ៎ទេថោកទេអ្នកដែលទិញទៅចូលចិត្តឬក៏ត្រូវតវ៉ាហើយតបើមិនឲ្យខូចឈ្មោះខូចបើសិនជាឲ្យបបើក៏ខូចកិត្តិយសណែអញ្ចឹងវាថាបាបនឹងអញ្ចឹងណាណាវាថាបាបបាបនឹងមានន័យទៅហ្នឹងមានន័យថាអាក្រក់គេចោទតែគាត់ហ្នឹងអាក្រក់ណាស់ មើលទីអត់ត្រឹមត្រូវទេរបស់ក្រក់ធ្វើជាល្អទី9ខំធ្វើជា10ខំអត់ល្អទេអត់ត្រឹមត្រូវទេណែអត់ល្អទេអត់ត្រឹមត្រូវទេអញ្ចឹងយើងត្រូវយល់ថាអាក្រក់ណាយើងត្រូវយល់ថាអាក្រក់នឹងបាបវិញហ្នឹងណាបាបហើយឬក៏លួចបដូរណាណាលួចបដូរ បដូរវិចបដូរសភៅបដូរសម្លៀកបំពាក់បដូរខោអាវមិត្តភ័ក្ដិគ្នានេះច្រឡំនឹងក៏បាបដែរនឹងសត្វតែបាបទាំងអស់អឺឥឡូវតួយ៉ាងនិយាយអំពីគេហដ្ឋានមួយគេហៅគេហៅលួចព្រំដីណាលួចព្រំដីមនុស្សទាំងពីរនាក់នេះមនុស្សមួយ ត្រង់មនុស្សមួយចិត្តមិនត្រង់ទេអ្នកដែលចិត្តមិនត្រង់ចង់បានដីទីអុយមិនច្រើនទេមកចាមពីចាមនឹងទេមិនដែលទៅយកកន្លះហិកតាបានទេទៅយកតន្តិចជួយធំនៃធំចេញមកគុំធំទៅមកគុំឃើញទេទៅមកគុំចេញមកគុំហ្នឹងណាធំអញ្ចឹងដែរទៅបឡំមកផ្ទះពីផ្ទះ យកប្រគោទៅដាក់លើសទៅម្ចាស់ដីក៏តែវឹងតែទេមែននេះខ្ញុំខ្ញុំជាដូនជាតាខ្ញុំមកធ្វើហ្នឹងនៃជាដូនជាតារបស់ខ្ញុំមកមានធ្វើហ្នឹងពេលដីខ្ញុំមកដល់ដីខ្ញុំទៅកាត់មិនដាច់មិនស្រាច់ក៏ទៅជាក្តីគ្នាណាចូលដល់ក្តីគ្នាហើយដល់ក្តីគ្នាតាមក្តីឡើងកាន់សាលាឃុំហើយ សាលាឃុំកាត់មិនចេះឡើងកាន់សាលាស្រុកហ៎ចេញពីសាលាស្រុកទៅសាលាខេត្តទៅសាលាដំបងសាលាអតសាលាជាន់គួរណានៅស្បៃទៅនៅសារការបន្លំដីមកចាអាមពីពីចាអាមធ្វើឲ្យសេចក្តីសុខក្នុងគ្រួសារទាំងពីរមិនមានក្នុងសង្គមអ្នកម្ចាស់ព្រោះសុខមានមកអំពីអ្នកចង់បានរបៀបមានម្ល៉េះឲ្យម្ចាស់រកសេចក្តីសុខមានទេ ហើយខ្លួនយើងជាលក្ខណ្ដើមយកដីមកចាអាមពីចាអាមក៏ស្រុកគ្មានព្រួយចិត្តគិតយ៉ាងម៉េចដើម្បីឈ្នះនេះដើម្បីឈ្នះហើយស្រុកគេចាយលុយមានល្អជាអីធ្វើដំណើរទៅចឹងទៅអស់លុយទុកមិនក៏បើសិនជាមិនបានយកលុយនឹងទៅក៏អស់ទៅហុយដែរហើយទៅ10ជើងមួយជើង10000 10ជើង100,000 ឲ្យតែដីបាន5ឆ្នាំអស់ថ្លៃច្រើនជាងដីទិញទៅទៀតដីយើងទៅទៀតឃើញទេនឹងបាបឯហ្នឹងបាបនឹងបាបដែរសេចក្តីសុខមិនមានអស់ភោគសម្បត្តិអស់ប្រសម្បត្តិដីក្តាំងញាសពសារពើទាំងអស់នេះមកពីអីថាមកអំពីទៀតថាអាក្រក់អញ្ចឹងបាបមានន័យថាអាក្រក់អាក្រក់ណាស់អាក្រក់ អញ្ចឹងមនុស្សយើងតាមណាបើសិនជាគិតឲ្យដល់មែនទែនទៅគួរតែធ្វើចិត្តយ៉ាងម៉េចឲ្យសម្ដែងការស្មោះត្រង់រវាងគ្នានឹងគ្នាដូចអ្នកនៅផ្ទះចិត្តគ្នានៅភូមិចិត្តគ្នានៅស្រុកចិត្តគ្នានៅប្រទេសក្បែរគ្នាយើងសូមឲ្យតែមានចិត្តចង់បានរបស់គេទៅគឺយើងគ្រាន់តែដឹងថានេះរបស់យើងប៉ុណ្ណេះឲ្យគេក៏ថារបស់គេប៉ុណ្ណេះទៅវាអត់មានរឿងអីទេអញ្ចឹងសុភមង្គលក៏នឹងកើតឡើង នៅរឿងបញ្ហាបាបហ្នឹងអញ្ចឹងនៅមានទាំងអស់លុយអស់កាក់អស់កិត្តិយសអស់គេឈ្មោះបាបតាដូចអ្នកមានបណ្ដាស័ក្តិធំធំធ្វើការងារធំធំការដល់បកុលគេហៅលួចជាតិពេកលួចមិត្តលួចភ័ក្រលួចលួចក្រុមពេកទៅនិយាយធ្លាក់គាត់អស់ស័ក្តិអស់បនអលីទៅជាងការអស់ហើយគេរឹបអូសយកទ្រព្យសម្បត្តិថែមទៀត អានឹងស្អីគេនឹងបានជាគេរឹបអូនចឹងបាបអាក្រក់តែឯងនឹងធ្វើអាក្រក់ទុកតូចធំទោសទាំងអស់រឿងរ៉ាវទាំងអស់មកតែរឿងបាបនឹងហើយបាបនេះមិនធម្មតាទេវាមាន ក្នុងកាយផងមាន ក្នុងវិចារផងមានក្នុងចិត្តផងបើធ្វើទៅតាមផ្លូវកាយនេះកាយដោយដៃនេះ ដោយដៃទៅចាប់ទៅឃើញដោយជើងទៅត្រត់ទៅធាក់ទៅទៀងអានឹងគេហៅដោយកាយបើវាចានេះសំដីគោលថាបកាយប៉ុណ្ណាអ្នកដូចជេបន្តិចពាក្យថាជេនឹងក៏បាបដែរចាក់ដោតមើលងាយមើលថោកបាបសំដីគេហៅអាក្រក់គេយំហូរទឹកភ្នែកដោយសារសំដីគាត់ នឹងអង្គថាបាបៀបៀនខ្លួនឯងៀបៀនបុគ្គលដទៃៀបៀនទាំងខ្លួនឯងទាំងបុគ្គលដទៃបាបនឹងមានន័យចឹងអញ្ចឹងបាបនឹងមានណាស់នៅក្នុងបច្ចុប្បន្ននេះកំពុងតែប្រកាសហើយមិនមែនតែមានក្នុងបច្ចុប្បន្នទេតាំងពីណាពីណីមកពីអតីតមករហូតដល់អនាគតនៅតែមានចឹងពួកបាបប្រែថាអក្រក់ឲ្យតែលែងល្អក៏អត់អញ្ចឹងមនុស្សហ្នឹងក្បត់ជើងឯង តែជាបកគលអង្គុយកោតធោហើយគេឲ្យ10យកទៅមនុស្សនេះមិនមែនមនុស្សបាបទេគឺសាងល្អតាព្រោះมันបានទៅរកគុណជនណាទេគឺគ្រាន់តែខូចជិះអង្គុយតែកោតធោឲ្យឲ្យលុយគេតែចិត្តអាណិតមេត្តាណាអត់មានបាបមនុស្សអត់មានបាបនេះនិយាយពីការងារដែលកំពុងប្រកបដែលគេធ្វើ បុគ្គលរលចូលក្នុងធុងសម្រាមតែជួបសត្វអត់សំឡប់យើងចាប់ថាបាបអត់ទេអត់ទេទីនេះមិនមែនមនុស្សបាបទេគឺតាំងល្អតាព្រោះมันបានទៅរកគុណជនណាទេគឺគ្រាន់តែខូចជិញគឺតែពោត្រូវឲ្យឲ្យលុយគេតែចិត្តអនុមេត្តាអត់មានបាបទេមនុស្សអត់មានបាបទេ នេះយន្តការងារដែលកំពុងប្រកបដែលគេធ្វើ